Thank you. សិនគ្មាននិស័យតើហេតុអ្វីអូនបានស្គាល់បងក្នុងលោកមនុស្សរាប់លានមិនដេចអូនស្រឡាញ់បង ពេលនេះបងបានទៅណាតង់ឲ្យអូននៅនឹងរូបស្ងួនមើលវិញទេជួយប្រាប់ផង កុំអោយអូនចាំ ថ្ងៃអើយកុំតនលិចព្រោះខ្ញុំមិនតនភ្លេចគេទេ មិនធ្លាប់ព្រោះគ្មានគេខ្លាចអារម្មណ៍អាយកាយកចិត្តនឹករងចាំបងព្រងតែបងធ្លាប់ដល់ពី បងសួរស្លាប់ក្បែរទ្រង់អូនថ្ងៃនេះកាលមួយឆ្នាំមុនយើងផ្ដើមស្នេហាជាមួយគ្នាតែថ្ងៃនេះនៅក្នុងឆ្នាំនេះគ្រប់យ៉ាងបានផ្លាស់ប្ដូរអង្គទៅហើយ ពេលដែលកំណត់ឲ្យខ្ញុំរស់នៅម្នាក់ឯងដូចដើមើសិន ស័យតើហេតុអ្វីអូនបានស្គាល់បង ក្នុងលោកមនុស្សរាប់លានមិនដេចអូនស្រឡាញ់បងពេលនេះបងបានទៅណាຕ້ອງឲ្យអូននៅនឹងរូបស្ងួនវល់វិញទេជួយប្រាប់ផង កុំឲ្យអូនចាំថ្ងៃអើយកុំតនលិចព្រោះខ្ញុំមិនតនផ្លេចគេទេមិនធ្លាប់រស់គ្មានគេខ្លាចអារម្មណ៍អាយកាយកចិត្តនឹករងចាំប បងសួរស្លាប់ក្បែរត្រង់អូនថ្ងៃនេះកាលមួយឆ្នាំមុនយើងផ្ដើមស្នេហាជាមួយគ្នាតែថ្ងៃនេះនៅក្នុងឆ្នាំនេះគ្រប់យ៉ាងបានផ្លាំងបដូរអង្គទៅហើយ ឬដល់ពេលដែលកំណត់ឲ្យខ្ញុំរស់នៅម្នាក់